ការឈប់ជក់បរិយគឺជាឱកាសនៃការសម្រេចចិត្តដ៏ត្រឹមត្រូវមួយរបស់អ្នកជាពិសេសនៅក្នុងកំឡុងពេលនៃការរីករាលដាលជំងឺ Covid-19 ដើម្បីគ្រប់គ្រងការងារផលិតផលថ្នាំជក់នៅក្នុងខេត្តកំពង់ចាមក្នុងបរិបទជំងឺ Covid-19 ឲ្យមានប្រសិទ្ធភាពអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានធ្វើការសហការជាមួយអង្គការសង្គមស៊ីវិលនិងមានការចូលរួមពីក្រមយុវជនបានធ្វើសកម្មភាពផ្សព្វផ្សាយដោយអនុវត្តតាមគោលការណ៍បរិស្ថានគ្មានផ្សែងបារី ទៅតាមទីប្រជុំជននិងតាមតំបន់មួយចំនួននៅក្នុងខេត្តគឺនៅក្នុងគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋ យុវតីដឹមសុយ៉ាដាជា គឺជានិស្សិតឆ្នាំទី3ផ្នែកគិលានុបដ្ឋានយិកានៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តកំពង់ចាមបានបង្ហើបពីអារម្មណ៍ពិតរបស់ខ្លួនឲ្យដឹងថាកញ្ញាពិតជាចង់ឃើញបរិស្ថានដែលកញ្ញារស់នៅគ្មានផ្សែងបារីព្រោះថាផ្សែងបារីគឺជាសត្រូវនៃសុខភាពមានអារម្មណ៍ថាមានផលរំខានខ្លាំងហើយមានអារម្មណ៍ថា អើយធន់ថាប់អត់ចូលចិត្តអ្នកជួបបរិយទៅពេលដែលយើងកំពុងតានៅអើយមនុស្សច្រើនហើយគាត់ជួបបរិយទៀតវាមានរហ័សប៉ះពាល់ដល់ផ្លូវអារម្មណ៍មិនថាតែខ្ញុំឬក៏អ្នកផ្សេងទេការសិក្សារបស់អាជ្ញាធរនឹងក៏បានសិក្សាច្រើនណាស់មិនថានៅទីកន្លែងណាក៏ដោយដូចជារមណីយដ្ឋានឬក៏មន្ទីរពេទ្យឬក៏នៅសាលារៀនទាំងអស់និយាយទៅគ្រប់ទីកន្លែងគឺគាត់ដាក់ពាក្យហាហាមជួបបរិយ ជាប្រជាប្រដ្ឋមួយរូបដែលបានឈប់ការជក់បារីលោកលីស្រុនលៀងមានវ័យជាង50ឆ្នាំរស់នៅក្នុងភូមិបឹងបាសាក់សង្កាត់សម្បូរមាសក្រុងកំពង់ចាមបានមានប្រសាយដឹងថាលោកបានឈប់ជក់បារីជាង10ឆ្នាំមកហើយលោកសម្រេចចិត្តឈប់ជក់បារីនេះពីព្រោះលោកមិនចង់បំផ្លាញសុខភាពខ្លួនឯងនិងក្រុមគ្រួសារតាំងពី93មកជក់រហូតមកប៉ុន្តែឈប់ស្មើប្រហែលជាបើនិយាយទៅ ឈប់ប្រហែលជា10ឆ្នាំជាងហ្នឹងឈប់ជក់ប្រហែលពេទ្យគេអត់ឲ្យជក់ប្រហែលជក់អីហ្នឹងវាប៉ះពាល់ថ្លើមសុខភាពយើងវាអត់ទៅល្អអញ្ចឹងទៅគេប៉ះពាល់ដល់សួតអី ជាជំនួយការអាហារដ្ឋាន កញ្ញាខុមបញ្ញាបានលើកឡើងថាគ្រប់ភ្ញៀវជាតិនិងអន្តរជាតិដែលមកពិសាអាហារនៅអាហារដ្ឋាន គឺមិនតម្រូវឲ្យជក់បារីនៅក្នុងហាងនោះទេហើយ នៅក្នុងបរិវេណអាហារដ្ឋានក៏មានបិទអសរស្ដីពីការហាមឃាត់ការប្រើប្រាស់បារីផងដែរកញ្ញាបានបន្តឲ្យដឹងថាក្នុងករណីមានភ្ញៀវណាម្នាក់បានជក់បារីនៅក្នុងហាងគឺបុគ្គលិកនឹងធ្វើការណែនាំបញ្យល់ដល់ពួកគាត់ឲ្យបានយល់ដឹងពីផលប៉ះពាល់ដល់អ្នកដទៃនិងផលប៉ះពាល់ដល់ខ្លួនឯង ករណីបើសិនជាមានភ្ញៀវគាត់មានការបរិភោគឬក៏ជក់បរិយនៅក្នុងហាងបុគ្គលិករបស់នាងខ្ញុំនឹងមានការណែនាំ និងកុំឲ្យគាត់ពិសាបរិយនៅក្នុងហាងដើម្បី លោកនួនកុងសលប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមបានលើកឡើងថា មន្ទីរបរិស្ថានបានធ្វើការចូលរួមយ៉ាងសកម្មជាមួយមន្ទីរសុខាភិបាលនិងវិស័យផ្សេងផ្សេងទៀតដើម្បីធ្វើការផ្សព្វផ្សាយបិទបដាស្ដីពីគ្រោះថ្នាក់នៃការជក់បារីនៅតាមសាលារៀនទីប្រជុំជន និងបានណែនាំដល់ម្ចាស់សន្តាគារផ្ទះសំណាក់កន្លែងកំសាន្តតំបន់ទេសចរដោយមានបិទអាសរការហាមឃាត់ការជក់បារីហើយជាទូទៅការងាររបស់ រដ្ឋមន្ត្រីយើងខ្ញុំនៅពេលដែលចុះធ្វើការអប់រំលើវិស័យបរិស្ថាន ការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃផ្សែងបារីកម្មសហគមន៍នៅពេលដែលយើងចុះអប់រំលើវិស័យបរិស្ថានទន្ទឹមនឹងក៏យើងបានបិទផ្សាយនៅការអឺអប់រំឬក៏តាក់ទងទៅនឹងផ្ទាំងប៉ាណូ លោកភួងណាវុធប្រធានការិយាល័យសេដ្ឋសាស្ត្រនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ចាមបានលើកឡើងថាផែនការនៃការដាំដុះដំណាំថ្នាំជក់គឺមានចំនួន3380ហិកតាប៉ុន្តែជាក់ស្ដែងការអនុវត្តការដាំដុះគឺបានត្រឹមតែ1840ហិកតាប៉ុណ្ណោះលោកឲ្យដឹងទៀតថាមូលហេតុនៃការថយចុះនេះដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបច្ចុប្បន្នមន្ទីរកសិកម្មតែងតែធ្វើការជំរុញឲ្យ កសិករងាកពីការដាំដំណាំថ្នាំជក់មកដាំជាដំណាំពោតឬដំណាំផ្សេងផ្សេងទៀតពីព្រោះតែផលដំណាំថ្នាំជក់មានការថយចុះនិងមានផលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គមនិងបរិស្ថាន ដែលបណ្ដាលមកពីកត្តាផលិតផលថ្នាំជក់យើងមិនបានលើកទឹកចិត្តឲ្យគាត់ដាំទេយើងប៉ុន្តែក៏យើងមិនបានខាត់គាត់ថាកុំឲ្យឈប់ដាំយើងលើកទឹកចិត្តឬផ្ដល់ជាយោបល់បច្ចេកទេសខាងស្ថានភាពដីនឹងតំបន់នឹងក្រៅពីឆ្នាំជក់ យើងអាចដាំដំណាំនោះអីផ្សេងផ្សេងជាច្រើនទៀតហេតុផលនៃការដែលថយនឹងទី1គឺពាក់ព័ន្ធនឹងនិយាយពីទៅពលកម្មនៃការដាំដុះហើយក៏ដូចជាចំណាយផលិតកម្មព្រោះណាំជក់ដូចយើងដឹងស្រាប់ហើយចំណាយច្រើនណាស់ លោកវិជ្ជាបណ្ឌិតថាសុផាណាប្រធានការិយាល័យថ្នាំជក់នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា កន្លងមកដើម្បីទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់មន្ទីរសុខាភិបាលបានធ្វើការសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្តដែលជាសមាជិក រហូតឈានដល់បង្កើតសមាជិកជាអភិបាលស្រុកអភិបាលរងស្រុកមេឃុំនិងមេភូមិតាមបណ្ដាស្រុកនីមួយៗដែលជាប្រធាននិងអនុប្រធាន នៅក្នុងការបំពេញការងារឆ្លើយតបពីការប្រើប្រាស់ថ្នាំជក់នៅក្នុងនោះមន្ទីរសុខាភិបាលបាន បានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយណែនាំអប់រំដល់ម្ចាស់ភោជនីយដ្ឋាន សន្តាគារផ្ទះសំណាក់ហាងបាយនិងទីកន្លែងសាធារណៈដោយតម្រូវឲ្យដាក់អក្សរហាមឃាត់ការជក់បារី។ ត្តកំពង់ចាមយើងយើងមានអនុគណៈកម្មការមួយដែលមានអាដាមអាបានគណៈអាបានខេត្តជាប្រធានដឹកនាំដើម្បីគ្រប់គ្រងផលិតផលតាមជួរនឹងឲ្យឆ្នាំ2023នេះគោលដៅរបស់យើងយើងដាក់ថាឲ្យទីក្រុងវាផ្សែងបរិយហើយទីក្រុងវាផ្សែងបរិយនេះមិនមែនសំដៅទៅលើតែទីក្រុងកំពង់ចាមមួយអនុវត្តនឹងគឺទូទាំងខេត្តទីក្រុងគ្មានផ្សែងបរិយមិនមែនមានន័យថាជាកន្លែង ដែលគ្មានបរិយនោះទេមិនមែនហាមឃាត់បងប្អូនកសិករមិនអោយដាំដំណាំថ្នាំជក់នោះទេ ហើយការជក់បារីទាំងអស់ក៏មិនមែនសុទ្ធតែខុសច្បាប់ដែរវាគឺជាកន្លែងដែលគ្មានការជក់បារី ការបង្ហុយផ្សែងបារី នៅទីកន្លែងធ្វើការងារនិងទីសាធារណៈប្រមាណរង្វង់85%វាជាកន្លែងដែលមានកញ្ចប់បារី ដែលមានសារប្រមានសុខភាព ត្រឹមត្រូវក្នុងរង្វង់80%វាជាកន្លែង ដែលគ្មាន ការផ្សព្វផ្សាយពាណិជ្ជកម្មបារីនិងផលិតផលថ្នាំជក់គ្រប់ប្រភេទក្នុងរង្វង់80%។ កាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2021ខេត្តកំពង់ចាមទទួលបានពានរង្វាន់ទិវាគ្មានថ្នាំជក់ពីអង្គការសុខភាពពិភពលោក នៅក្រសួងសុខាភិបាលក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមវិជ្ជបណ្ឌិតសាស្ត្រាចារ្យម៉ោប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធាន អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានផ្ដល់កិត្តិយសប្រគល់ជូននៅពានរង្វាន់ចំនួន2គឺទី1ជូនដល់ក្រសួងសុខាភិបាល និងមួយទៀតជូនមករដ្ឋបាលខេត្តកំពង់ចាមអាជ្ញា ញ្ញាធរខេត្តកំពង់ចាមនិងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅបន្តខិតខំប្រឹងប្រែងបង្កើនការអនុវត្តបន្ថែមទៀតទៅលើគោលនយោបាយលុបបំបាត់និងការត្រួតពិនិត្យឆ្នាំជួររបស់រាជរដ្ឋាភិបាល និងគោលការណ៍ទីក្រុងគ្មានផ្សែងបារីរបស់រាជធានីខេត្តជាពិសេសនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺ Covid-19 ឲ្យកាន់តែមានប្រសិទ្ធភាព។